ni hai bọn phong dốc nhớ sang lạc không ca nguy chính ឆ្នាំនេះមានអ្វីដែលប្លែកទេណាឆ្នាំមុនបងបានជួបមីមេ ឆ្នាំនេះបងចង់សុំស្នេហ៍សង្ឃឹមមីមេ ប្រណីបរោះសម្បូរស្នេហ៍សម្បូរស្នេហ៍សម្បូរស្នេហ៍សម្បូរស្នេហ៍បងបងសម្បូរស្នេហ៍តែណាមីមេអ្នកអូនប្រយ័ត្នតែស្ដាយក្រោយ ម្លះទេយ៉ាបានជួបមីមេពេលទៅលេងបនភូបនភូបនភូបនភូមិនចង់កងឲ្យមានស្នេហ៍អ្នកចង់កងមកលេងបនភូសបាយណាស់ទាំងពេញទាំងចាំមកហូហាយកំឡោះមួយក្រុមក៏មកមួយក្រុមតជាទៀមព្រោះណាមយស្នេហ៍បើសិនជាអូននៅទំនេរឡារំនឹងបនតាបានទេបើបានមកហាយកុំឲ្យខាត់ជើងមកទស្សនាចាប់បៃដងវិញ ពិតជាលុយមែនតែនបុណ្យភពឆ្នាំនេះផ្លែពីឆ្នាំមុនបងប្អូនមកលេងរាប់សែនឥឡូវបងបានជួបពីស័យគួរឲ្យ ស្រឡាញ់ណាស់ថ្លៃចាំបងនាំអូនទៅមើលលខណ្ឌជាគេនៅពេលរាត្រី ជាមួយកំឡោះសម្បូរស្នេហ៍សម្បូរស្នេហ៍សម្បូរស្នេហ៍សម្បូរស្នេហ៍បងមកសម្បូរស្នេហ៍តែមានអីណាមានតតអូនកែកទេមើលលខោតាំងទីងណាកន្តែ

rồi làm sao làm sao là hồi chúc hồi chúc hồi chúc hồi chúc hồi chúc hồi chúc hồi chúc hơi chốc